ពឹកបានកន្លះម៉ោងហើយអញ្ចឹងឥឡូវយើងធ្វើការកាត់បជ្រុយបជ្រុយធំអូនយកកៅដសែនដាក់កបងតិចមក នេះជ្រុយធំណាអ្នកនរគ្នាជ្រុយរាងធំមើលសម្លុតទូសំដែង ទៅអត់ទេពួកយើងដាក់ថងស្ពុកហើយមានសេវាជួសអាចរុយអត់មានតអូនមានអាចរុយទៅជ្រោយដោះសាច់ដោះអីកាត់ឲ្យទាំងអស់ណាទីតអត់ឈឺទេយើងដាក់ថងស្ពុកទៅ ត់វាហើយយើងកេះមកស្អាតហើយអត់ឈឺទៀតហើយយើងដាក់30កន្លះម៉ោងហើយតែដាក់ធ្លាប់ឃើញគេកាត់អានេះវាជ្រុយធំណាស់បងប្អូនមើលនេះវាជ្រុយនេះវាជ្រុយសក់អឺវាជ្រុយដោះវាជ្រុយដោះនោះមានតែវាជ្រុយតែមានរឹសជ្រៅខ្ញុំធ្វើការកាត់ចេញពូខ្ញុំអត់ស្រឡាញ់អាចរុយកាត់បាន នេះដូចបងនេះមានអាចរុយមួយមួយតែបងអត់ចង់កាត់អាចរុយទេព្រោះអាចរុយវាស្រាក់ស្រាក់ដែរយើងរៀបសិនខែអីចឹងទៅយើងគេងគ្រប់គ្រាន់វាអន់ទៅវិញហើយជិះទៅឈឺតិចតិចតិចតិចតូចអត់ដល់សម្រួយខាងទេដូចថាអានឹងស៊ីសោលើស្បែកដែរណាដូចថាស្បែកខ្ញុំស្បែកស្ដើង ជ្រាបចិត្តតិចតិចបើស្វែងអ្នកគេអត់និយាយរួមសឹងតែអត់ឈឺហ្មងបើដាក់ដល់40នាទី50នាទីប្រហែលជាកាន់តែអត់ឈឺជាងហ្នឹង ចាប់ដើមក្រៀមកម្រហើយវាអស់ហើយវាជាបាត់100%មកអស់ឬនៅអូនឃើញមិញខ្មៅវាឥឡូវកាត់យើងកាត់អស់ហើយនៅតែចំណុចយើងក៏ហងបន្តិចអញ្ចឹង5ថ្ងៃក្រោយវាកម្រកម្រគឺយើងកេះមកជាស្អាត អីចឹងទៅដោយសារបញ្ជួយមួយមានរឺហើយមួយទៀតគឺយើងកាត់ម្ដងបើសិនលើជើងគឺយើងកាត់ព្រីណាអ្នកទាំងអស់គ្នាដូចអូនឯងកាត់ចឹងទៅកាត់ពីរនេះអញ្ចឹងមកកាត់ដបងគឺយើងថេលុយដល់ពេលមកលើកទី2ទី3នៅជើងបន្តិចអីអញ្ចឹងគឺយកកាត់លុយទេ អត់ឈឺទេបងអ្នកកំពុងហាត់ឈឺហើយយើងកាត់ឲ្យអញមានកម្រិតតិចកុំឆ្កាស់5ថ្ងៃក្រោយវាចាប់ដើមឡើងកម្រណាអាកន្លែងយើងកាត់ជ្រុយហ្នឹងណាហើយបើសិនជាអាចរុយអឺបើយើង lip skin care ដល់បាត់អស់ប៉ុន្តែអាចរុយខ្ញុំអត់កាត់ទេគឺតិចតិចអីអញ្ចឹងអត់អីយើងបិទមកទៅបាត់ហើយ កាត់សាច់កាត់កាត់បិជ្រុយកាត់សាច់កាត់ព្រឹសមុនការស្បូនអីអញ្ចឹងអាចមកកាត់នៅ Excellence Spa បានតម្លៃធូរថ្លៃទេតាមបិជ្រុយតាមសាច់តាមអីមិនគិតថាប៉ុនភ្ញៀវមួយចំនួនក៏មកម៉ាសាញិចមុនអញ្ចឹងយើងគិតតែ5ដុល្លារ6ដុល្លារ10ដុល្លារតាមអ្នកខ្លះសាច់ដោះពេញកពេញមុខពេញអីអញ្ចឹងគឺយើងម៉ៅ25ដុល្លារទាំងអស់បិជ្រុយខ្ញុំនៅខ្ទង់ច្រមុះបងតូច ទេបងនឹងឯងអូនឯងមកមកអាច5រៀលអីទេតម្លៃធូរថ្លៃទេ5រៀលគឺមិនស្អាតហើយ5រៀលមិនមានថា កាត់តែម្ដងឯងអាចកាត់ពីរដងអញ្ចឹងមានថាយើងកាត់ម្ដងអត់អស់គឺលើក្រោយគឺយើងកាត់ទៀតដោយសារពួកខាងបងអឺការកាត់ពេជ្រជ្រុយកាត់អាចជ្រុយអីគឺយើងកាត់ រុនតូចយកកាត់យកឆ្កៀលធំទេអញ្ចឹងស្នាមក៏ស្នាមតូចដែរសឹងតែមើលឃើញខ្ញុំខ្លាចឈឺបងអត់ឈឺទេអូនដាក់ថ្នាំស្ពឹកតាដាក់ថ្នាំស្ពឹកថ្នាំស្ពឹកតាអូនដាក់ដល់ទៅកន្លះម៉ោង40នាទីតាមស្បែកបងណៃញើខ្លាចឈឺបងណៃដាក់ថ្នាំស្ពឹកជាងយូរទៅ40នាទីអីគឺបាត់ហើយហើយដូចបងអញ្ចឹងមិនមកដាក់30 ដោយសម្រាប់ខំនិយាយទៅអត់ឈឺសឹងតែអត់ដឹងហ្មងឃើញបងឡាយបដាកាត់បដាហ៎ហើយឥឡូវដាក់ចែលទៅចែកឯងអស់យ៉ាងពេលអស់ជាតិថ្នាំស្ពឹករៀនផ្សាផ្សាដូចដូចយើងដូចយើងមុតអីតិចតិចចឹងតែប៉ុណ្្នឹងឯងអស់បជ្រុយនេះបជ្រុយអឺបជ្រុយនេះបើកាត់ទៅតាំងពីតូចមកបជ្រុយដុះឥឡូវឥឡូវត្រូវបានកាត់បាត់ហើយគេលែងមានបជ្រុយនឹងទៀតហើយ អ្នកដែលអ្នកដែលចង់មើល story មើលបញ្ជួយខ្ញុំមិញអាចចូលទៅមើល story បានតិចទៀតខ្ញុំបិទ live ចឹងអ្នកទាំងអស់គ្នាឃើញបញ្ជួយខ្ញុំគឺធំមែនតើនេះគឺបញ្ជួយដោះណាបញ្ជួយដោះបញ្ជួយដោះូនឯងអាចឆាតមកបងបានណាកក់ម៉ោងបានកក់ម៉ោងបានហើយក សាច់កាត់បជ្រុយកាត់បជ្រុយដោះកាត់អីតម្លៃគឺសមរម្យមែនតើធូរថ្លៃមែនតើណាឥឡូវកាត់ហើយហើយឡាយឡាយលេងលេងសិនព្រោះតិចទៀតហ្នឹងអឺសួស្ដីអូនលីនលីនចូលចូលមើលឡាយទៀតអូយអាណិតលីនលីនណាអើយឥឡូវនេះបងកាត់បជ្រុយបជ្រុយធំមែនតើនៅឡើយនេះ ឥឡូវកាត់ហើយហើយឥឡូវយើងដាក់ជែលមុនហ្នឹងគឺយើងដាក់តាមស្ពឹកណាបងបើបញ្ជ្រួយសកាត់បានអត់បញ្ជ្រួយសកាត់បានអូនប៉ះអ្នកខ្លះមិនមែនជាបញ្ជ្រួយអាចជាសាច់ដុះអីអញ្ចឹងណាអូន កាត់បានទាំងអស់សំបីតាអាចរយមុនកាស្បូនមុនកាស្បូននេះក៏កាត់បានដែរណាមុនកាស្បូនអូនអើយ ជួយបិទភ្លើងមូលចាំងភ្លេងបិទភ្លើងបងមួយបិទភ្លើងខាងនេះចាំងភ្លេងណាអូខេចាំងភ្លេងមែនតើអូនហើយអាចឆាតមកបងបានណាសម្រាប់បញ្ជ្រួយសបញ្ជ្រួយសបញ្ជ្រួយខ្មៅបញ្ជ្រួយលឿងបញ្ជ្រួយក្រហមអីអាចមានកាត់លើអីសិលិនស្ប៉ាទាំងអស់គ្នាណាអូ នេះឥឡូវបងកាត់ជ្រួយធំនេះមិនធំមែនតែនគឺយើងធ្វើការកាត់ហើយហើយនៅជ្រួយកន្លែងនេះអញ្ចឹងបើសិនជាកន្លែងណាដែលយើងអត់ស្រឡាញ់ដូចជ្រួយទូចទូចតែយើងអត់ស្រឡាញ់យើងកាត់ទៅបើមុខអ្នកខ្លះម៉ត់អត់មានមុនអត់មានអីប៉ុន្តែគាត់មានជ្រួយដែលអត់ពេញចិត្តអាចមកកាត់នៅអីសលិនស្ប៉ាបានបើយើងកាត់រួមជាមួយនឹងម៉ាសាយើងគិតតម្លៃធូរទេតែបើយើងកាត់អត់ម៉ាសាអីគឺចាប់តម្លៃចាប់ពី5ដុល្លារឡើងទៅណា ហើយយើងឈប់កាត់យើងកាត់ហើយប្រហែល15នាទីវាចាប់ផ្ដើមនេះវាចាប់ផ្ដើមអស់តាមស្បពីផ្សារតិចតិចទៀតអើយេហើយសម្រាប់អ្នកដែលខ្លាចឈឺអីអាចដាក់តាមស្បឹកដល់40នាទីបានណា40នាទី សាច់សាច់ដុសសាច់អីដែលដែលចង់កាត់នៅខាងយើងមានកាត់សាច់កាត់ជ្រុយកាត់មុនការស្បូនហើយឥឡូវគឺតួនតនេក្រេតនេអីចឹងអាចមកកាត់ឥឡូវបានតម្លៃធូរថ្លៃទេចាប់ពី5ដុល្លារឡើងទៅនិយាយទៅបើយើងមានតែមួយគ្រាប់5រៀល5រៀលតែបើធំ អានឹងករណីបើធំហេតុអីបានកាត់បញ្ជួយខ្ញុំធំខ្ញុំគិត10ដុល្លារដោយសារมันប្រកាសថាកាត់លើកទី1ទី2អាចគាត់កាត់រហូតដល់គាត់ពេញចិត្តហ្មងបញ្ជួយមួយនោះឬគាត់គិតថាជើងស្អាតហើយឲ្យប៉ុន្តែខាងខ្ញុំកាត់បញ្ជួយគឺអត់ឆ្កៀលយកធំទេអត់ស្នាមទេអត់ស្នាមធំទេស្នាមមកល្មមបញ្ជួយយើងប៉ុណ្ណាគឺទំហំនៃកាត់គឺប៉ុណ្ណឹងប៉ុន្តែទៅកាត់កន្លែងគេអត់អញ្ចឹងឯណាគឺខួងឡើងធំឡើងប្រហោងហ្មង កាត់បិជ្រុយគឺសំខាន់ត្រង់ហ្នឹងបើយើងកាត់យកធំវាអស់ជើងលឿនមែនប៉ុន្តែអ្នកទាំងអស់គ្នានឹងសស្នាមយូរប៉ុន្តែបើសិនជាយើងកាត់តាមទំហំនៃបិជ្រុយរបស់យើងគឺយើងអត់ស្នាមយូរទេអស់យ៉ាងអស់យ៉ាង5ថ្ងៃចាប់ផ្ដើមកម្រអូនកេះចេញមកស្នាមព្រាមព្រាមព្រាមព្រាមយើងអាចបន្តស្នាមបានគឺបាត់100%ហ្មងចឹងឥឡូវប៉ុណ្ណឹងបានហើយអ្នកទាំងអស់គ្នាអើយខ្ញុំ កាត់រួចរាល់ហើយចាំចាំមើលវីដេអូនេះសាដើមខ្ញុំលុបចេញទេហើយវីដេអូនេះអ្នកទាំងអស់គ្នាថាបើជ្រោយពីនេះតើចង់ដឹងថាធំប៉ុណ្ណា ហើយកាត់ស្រួលប៉ុណ្ណាគឺស្រួលមែនតើអរគុណបាយបាយ